អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero TC មួយ Hero នេះនគររាជណាហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ30ដុល្លារអញ្ចឹងតម្លៃ30នេះនៅពេលអ្នកទាំងអស់គ្នាទិញអ្នកទាំងអស់គ្នាទទួលបាន item មួយតួ Hero តែម្ដងអញ្ចឹងបើសិនជាករណីអ្នកទាំងអស់ចាប់អារម្មណ៍ជាមួយនឹង Hero TC មួយនេះអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page Racer ដើម្បីធ្វើការទិញនៅ Hero នេះបានណា ហើយមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាដែរចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយ review hero អ្នកទាំងអស់ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេអ្នកទាំងអស់គ្នាជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងហើយចំពោះតម្លៃវិញជួយសិតតម្លៃណាមួយសមស្របជាមួយនឹងអា hero តម្លៃ hero នៅពេលបច្ចុប្បន្នណា អូខេហើយឥឡូវកុំឲ្យខាត់ពីយើងចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ30ដុល្លារហ្នឹងគាត់ពាក់ item មួយខ្លះអូខេ let's go អូខេនេះគឺជា item hero តម្លៃ30ដុល្លារអញ្ចឹងទៅពេលអ្នកទាំងអស់គ្នាទិញទៅគឺ item មួយតួ hero ហ្នឹងនឹងបកលទៅឲ្យ new player តែម្ដងណាហ្នឹងហើយតោះឥឡូវយើងមើលទាំងអស់គ្នាអូខេ hero នេះគាត់ពាក់ក្បាល moon បូក7អាវ moon បូក7ខោ moon បូក7 អញ្ចឹង hero នេះគឺបាន7មួយ set តែម្ដងណាគឺអាក្បាលខោអញ្ចឹងអ្នកទាំងអស់គ្នាយល់ទៅគឺដឹងតែលេងតែម្ដងមិនចាំបាច់ធ្វើការបូកអីថែមទៀតទេ ចំពោះអ្នកដែលគាត់ចង់លេងល្មមល្មមណាអូខេចំពោះ chat គឺគាត់ប្រើ chat moon មួយគូតែម្ដងណាគឺគឺ chat strength chat AGI មួយរួមជាមួយនឹង chat strength អញ្ចឹង chat moon នៅពេលដែលយើងប្រើវាមួយគូវានឹងទទួលបាន off rotation ចំនួន10ណាចំពោះដៃគឺគាត់ពាក់ដៃប៉8បូក9 ដែកនេះអ្នកទាំងអស់នេះដឹងហើយគឺយើងបើកបានមក2កាដូទេណាចំពោះតាតូគឺតាតូបូក6 OBS VAT damage គឺជា ប្រភេទតាតូរបស់ប៉ា TC នេះតែម្ដងណាហ្នឹងហើយហើយវាអត់ទាន់ perfect ទេវាតាតូ ping ធម្មតាអាក្រោមនេះគឺ OBS VAT ដូចគ្នាធម្មតាបូក4បូក7 OBS VAT OBS VAT បូក7 OBS VAT បូក7 អញ្ចឹងមានន័យថាតាតូនេះគឺវាមួយ set តែម្ដងប៉ុន្តែចំពោះការ remix color គឺខុស color ក្បាលមួយឬក៏ color អាវអញ្ចឹងពីរនេះគឺអ្នកទាំងអស់គ្នាអាចដូរទៅពណ៌ green តែគឺវា perfect ឲ្យ color វាណាហ្នឹងហើយអូខេចំពោះសៀវភៅគឺគាត់ប៉ាសៀវភៅបាក់ចិត្តគាត់ហាត់បានស្អាតមែនទេអ្នកទាំងអស់គឺ4 page 10 level ណាភាគរយទី1គឺ84រួមជាមួយនឹង chat មួយគូទៀតអញ្ចឹង hero នេះគឺវាឡើងដល់85%អ អាជីលមូន9 level បកបាលបាក់2អាលបាក់3ខោលបាក់2អូខេហើយចំពោះ file element គឺ file element បាក់4អញ្ចឹងគឺ hi 35 defend 35 hp 8%រួមជាមួយ នឹង OBS ចំធ្វើចេះលយតាអ្នកទាំងអស់នេះខ្ញុំមកដែរធ្វើអញ្ចឹងសោះហ្មងនេះដាក់បែបនេះគឺ aim គឺបូកបាន14 state ហ្នឹងឃើញអូ aim លើកទី1ខ្ញុំឃើញប្រភេទ file បែបនេះ ចឹងអ្នកទាំងអស់នេះអាចធ្វើការ save បានដើម្បីធ្វើការទុក build ទៅលើ hero ខ្លួនឯងណានេះអូខេ hero នេះមាន ray 5653សៀវភៅ support គឺមាន Golden Cicada មួយក្បាល Violet មួយក្បាល Damson មួយក្បាលរួមជាមួយនឹង Red Cloud អញ្ចឹងសៀវភៅ support គឺមួយក play របស់គាត់តែម្ដងណាហ្នឹងហើយអូខេ point silver កំផុងមាន9070 ចំពោះកៅក្រៅ point គឺនៅសល់880 point កៅក្រៅមួយឈុតពីរឈុតអានេះដាប់រាយរងទេដាប់រងរាយរងរាយរងអូនេះឈុតស្អាតអ្នកនរនេះអែមអែមតែម្ដងណាអូខេយើងទៅមើល item keeper របស់គាត់អឺតាមធម្មតាដូចខ្ញុំតែងតែប្រាប់ចឹងគឺចំពោះ point lina shop ខ្ញុំអត់ចង់សូហ្មងនេះភាសាចុងកាលអីអឺ player គាត់ចាក់ title អស់ចឹងណាអូខេកដោគឺ permanent ណាអ្នកទាំងអស់នេះចឹងនេះ មូនគាត់អានេះ item បន្ទាប់អសមទេណាអានេះអសម130នេះនៅតិនបូកអស់ទេនេះ item ផ្សេងផ្សេងអញ្ចឹងខ្ញុំទៅឆែកមើលនេះឲ្យមួយទៀតផលិតណាសອບ ប៉ុន្តែដូចខ្ញុំប្រាប់អញ្ចឹងប៉ូលីនសອບតាមធម្មតាអឺវីដេអូដែលខ្ញុំ review តាក់ទងទៅនឹងការលក់ចាញ់ខ្ញុំមិនប្រកាសថាប៉ូលីនសອບវានៅស្មើដូចអ្វីដែលខ្ញុំ review វាអាចតិចជាងឬក៏ច្រើនអញ្ចឹងណាស៊ីសងទៅលើ player ដែលគាត់បានចាក់ឬក៏គាត់ស៊ីមេថែមអញ្ចឹងទេអូខេ point គាត់មានចុយ 36280អញ្ចឹងគួរសមដែរអ្នកទាំងនេះយកទៅចាក់ title ចាក់មកឆ្ងាញ់តែម្ដងណាចំពោះ title មួយនេះអូខេអ្នកទាំងអស់គ្នាអញ្ចឹង hero នគររាជណា នឹងហើយហើយបើអ្នកទាំងអស់នេះចាប់អារម្មណ៍អីអ្នកទាំងអស់នេះអាចធ្វើការឆាតមកក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះបានហើយដូចខ្ញុំបញ្ជាក់អ្នកទាំងអស់នេះចឹងតម្លៃ Hero ពេលបច្ចុប្បន្ននៅនគររាជមិនជាថ្លៃប្រហែលទេហើយអ្នកទាំងអស់នេះអាចធ្វើការសិតតម្លៃណាមួយឲ្យសមស្របមកដាក់ថ្លៃពេកគឺអត់ប្រយោជន៍ទេឥឡូវអត់មានអ្នកចាប់អារម្មណ៍ទិញបានទេយើងស្ងាត់ស្ងាត់មែនទេដោយសារមករយៈមុនហ្នឹងគឺមានអ្នកគោ server មករយៈក្រោយចាប់ផ្ដើមបាត់ player បានអ្នកគោក៏ទៅដែរអញ្ចឹងយើងមិនដឹងថាអ្នកណាអ្នកគោ server ទេ ណាតែពេលបច្ចុប្បន្ន hero គឺមានច្រើនដែលផ្សាយខ្ញុំជួយលក់អញ្ចឹងបើអ្នកទាំងអស់ចង់លេង CX server សបាយអញ្ចឹងអ្នកទាំងអស់អាចធ្វើការមើលក្នុង page ខ្ញុំឬក៏ឆាតមកក្នុង page ដើម្បីធ្វើការតាក់ទងទិញ hero មួយនេះអូខេអញ្ចឹងអរគុណបាយបាយ